គិតខុសបាត់តាមពិតបុរសម្នាក់ដែលជូលីណា លើកឡើង នៅ ពេល ប្រឡងមិនមែនខេមរៈស្រីមុនទេ គឺជាបុរសម្នាក់គេនៅចាំបានថានៅមុនពេលបង្ហាញសមត្ថភាពចម្រៀងនៅចំពោះមុខគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4បេក្ខនារីម្នាក់ដែលត្រូវបានគេស្គាល់ថា ជាប្អូនជីទួតមួយកំពូលតារាចម្រៀងខេមរៈសេរីមុនបានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួនបេក្ខនារីម្នាក់នោះមានឈ្មោះថា អិតសុភាឧស្សាហៅអិតជូលីណាអាយុ18ឆ្នាំមកពីខេត្តកំពង់ចាមបានរៀបរាប់ថា ជីវិតពោពេញទៅដោយការមើលងាយខ្លួនជាក្មេងស្រីម្នាក់ដែលគេមើលងាយនៅលើជីវភាពគ្រួសារបច្ចុប្បន្នខ្លួនមាន តែម៉ាក់ខ្លួនជាកូនទូល ខ្លួនអត់មានឪពុក នោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណតែបច្ចុប្បន្នគាត់ចូលនិវត្តន៍10ឆ្នាំ ជាងហើយហើយមានអាយុ72ឆ្នាំ គាត់និយាយដល់ពាក្យថាប៉ាឬឪពុកនោះស្រាប់តែបេក្ខនារីស្ថិតក្នុងវ័យ18ឆ្នាំរូបនេះ បង្ហូរទឹកភ្នែកនិយាយថាខ្លួនអត់ដែលស្គាល់ពាក្យថាប៉ាឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថាពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ។ ខ្លួនចង់ជោគជ័យយកជ័យលាភីជូនម៉ាក់ឲ្យបានម៉ាក់របស់ខ្លួនដើរតួជាឪពុកផងជាម្ដាយផងទោះគាត់អត់មានថវិកាគ្រប់គ្រាន់ តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះគាត់ជាអ្នកជួយពីក្រោយ និងមាន បងប្រុសម្នាក់ជួយជំរុញនិយាយដល់បងប្រុសម្នាក់នោះបេក្ខនារីមកពីខេត្តកំពង់ចាមរូបនេះមិនបានបញ្ជាក់ថាជាអ្នកណានោះទេតែត្រូវបានគេគិតថាជាកម្ពុជាតារាចម្រៀងខេមរៈសេរីមុន។ ទោះយ៉ាងណាពេលនេះផ្ទុយពីការគិតទៅវិញ ដោយបុរសម្នាក់នោះមិនមែនជាអុកញ៉ាខេមរៈស្រីមុនឡើយ ជាក់ស្ដែងនៅថ្ងៃទី4ខែមិថុនាឆ្នាំ2022នេះជូលីណាបានបង្ហោះវីដេអូពេលខ្លួនរៀបរាប់ក្នុងកម្មវិធីនោះភ្ជាប់ជាមួយនឹងសារបញ្ជាក់ច្បាស់ច្បាស់ថា បងប្រុសដែលខ្ញុំបាននិយាយក្នុងកម្មវិធីប្រឡងប្រជែង Cambodian Idol នោះគឺជាបងប្រុសដែលគាត់រស់នៅក្បែរផ្ទះរបស់ខ្ញុំមានឈ្មោះណាក់ ដោយគាត់ឃើញជីវភាពរបស់ខ្ញុំ បូករួមទាំងក្តីអាណិតទៀតគាត់សុកចិត្តជិះម៉ូតូទៅទិញពាក្យប្រឡងចម្រៀងនៅឯភ្នំពេញយកមកខេត្តកំពង់ចាមឲ្យខ្ញុំ សូមអរគុណគួរបញ្ជាក់ថានៅក្នុងការឡាយជាមួយម្ដាយបកស្រាយរឿងអាយុកាលពីពេលថ្មីថ្មីកន្លងទៅនេះ ជូលីណាក៏បានរៀបរាប់ពីសកម្មភាពដែលបងប្រុសម្នាក់ខាងលើនោះបានលះបង់សម្រាប់នាងផងដែរហើយថែមទាំងលើកដៃសំពះអរគុណ នៅក្នុងពេលនោះថែមទៀតផង ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ